ចាំទាភៈអីហ្នឹងប្រវត្តិរឿងរ៉ាវជាព្រាមហើយមានពន្លឺចេញអំពីមណ្ឌលមណ្ឌលផ្ចិតហ្នឹងឯងអឺបាលពោះហ្នឹងថាអញ្ចឹងដែរមានពន្លឺដូចប្រចាំអញ្ចឹងអញ្ចឹងហ្នឹងឯងហើយព្រាមអីទាំងអស់ហ្នឹងមិនដឹងថាហេតុផលយ៉ាងណាទេ ទៅជាភ្ញាក់ផ្អើលឲ្យតែណាណាបានឃើញបានស្ទាបអីហ្នឹងបើក្រំតែស្ទាបដៃស្ទាបអីទេអានឹងប្រាក់តិចតួចអីបានតែបើមកចង់ស្ទាបចំកន្លែងភ្លឺហ្នឹងតឡើយ1000ហបណៈអីនោះម្ល៉េះហើយគេនាំគ្នាសែងចន្ទាភៈហ្នឹងទៀតណាជាតិចុងក្រោយហ្នឹងហ្នឹងឯង ផ្សែងប្រមូលប្រាក់ហ្មងអ្នកស្រុកអ្នកភូមិមើលភ្ញាក់ផ្អើលតាមនឹងណារោតែបានប៉ះដៃប៉ះជើងហើយក៏បានប៉ះចំអាមណ្ឌលភ្លឺដូចប្រច័ណ្ឌពេញបូរមីនឹងអញ្ចឹងទៅទៀតគឺថាមានសេរីសួស្តីអីអីចឹងទៅរហូតមកដល់សាវត្ថីចូលវត្តចេតពុទ្ធព្រះអង្គសំដែងឲ្យបាត់ពលឺហ្នឹងហ្មង ចេញមកវិញ ចេញវិញមានពលឺហ្នឹងចូលទៅបាត់ ហ្នឹងឯងចូលទៅចង់បង្អួតគេណាដល់ចូលទៅបាត់ទៅដល់អញ្ចឹងថាអីបកោដំបកែចេះមុនធ្វើឲ្យបាត់ពលឺនឹងអញ្ចឹងក៏មិនសុំរៀនពីព្រះអង្គព្រះអង្គថារៀនបានតើប៉ុន្តែតតែបួសហ្នឹងឯងបួសព្រះអង្គទ្រង់ជ្រាបបនិស័យត្រូវបួសបួសទៅក៏ព្រះអង្គទ្រង់ប្រទាននៅកាយកតាសតិហ្នឹង ចារណារូបរាងកាយហ្នឹងពីព្រោះរឿងសត្វលោកយើង វាប្រកាន់ថាជាសត្វជាបុគ្គលជាទូខ្លួនឬអត់តាន់ស្គាល់សង្ខារធัวហ្នឹងណាវាមានអវិជ្ជានឹងដែលមិនដឹងនឹងវាធ្វើឲ្យ មានឧបាទាន ចាប់យកមកធ្វើខ្លួន ហើយអាចាប់នឹងវាវាជារឿងដែលហួងហែកវាកើតឆន្ទរាគៈវាឲ្យ មានការតាក់តែងអភិសង្ខារគឺកម្មនឹងឯង ត្រូវតែធ្វើអីដើម្បីឲ្យបានអីធ្វើអីដើម្បីឲ្យបានអីហ្នឹងកម្មកើតឡើងហ្នឹងជាពូជឲ្យមានបដិសន្ធិតទៅគ្រប់ជាតិមកតែអញ្ចឹងនឹងឯងអញ្ចឹងគឺប្រកម្មដ្ឋានកាយកតាសតិនឹងឯងតែដឹងវាដោយឡែកដល់ចឹងទៅតែពីរបីថ្ងៃ សម្រាប់ព្រះរហ័តទៅនឹងឯងដូចជាវាង្គីស័កអីក៏អញ្ចឹង មានវិជាគោះបាល់ខ្មោចលលា ខ្មោចនឹងដឹងអ្នកនឹងទៅកើតទីណាទៀតដឹងដឹងត្រូវទៀតទាំងព្រះតមានពុភៈក៏ព្រះអង្គទ្រង់ទទួលថាអ្នកនឹងទៅកើតនរកកើតប្រែតកើតទេឆានកើត មនុស្សអីអីព្រះអង្គទទួលថាត្រូវចឹងមែនប៉ុន្តែដល់ទៅលលាបស័យស័កប្រខៃណាស្រត់អត់ដឹងរាយមុនម្ដងហើយម្ដងទៀតបែកញើសហ្មង អត់អត់ដឹងទៅកើតទីណានឹងឯងដល់ទៅចឹងទៅព្រះអង្គត្រាស់ថាវេអង្គីស័កលំបាកហើយឬថាលំបាកព្រះអង្គមិនដឹងចឹងព្រះអង្គជ្រាបឬថាថាគាត់ដឹងអញ្ចឹងសូមឲ្យព្រះអង្គបង្រៀនមុននឹងថាតល់តែបួសណានឹងមុននឹងតែបួសអញ្ចឹងបួស ណាថាបួសតែប្រហែលថ្ងៃហ្នឹង បានចេះមុនហ្នឹងពួកពួកព្រាមហ្នឹងមិនឆ្អែតនឹងមុនទេទៅរៀនមុនហ្នឹងគឺរៀនតលអស់កពីគេហ្នឹងចឹងឥឡូវដល់មកជួបព្រះអង្គចេះលើសពីកម្ពីរបស់ពួកគេហ្នឹងទៀតចង់រៀនទៅទៀតដល់ទៅរៀនមុនព្រះអង្គប្រទានអាការៈ32ហ្នឹងហ្នឹងឯងចារណាបតវៃធាតអបោធាតចឹងទៅ បានរូបកម្មដ្ឋានទៅ បានឃើញអរូបនឹងឯងដល់ទៅចែករូបចែកអរូបហើយវាអត់មានសត្វបុគ្គលអីទៀតទេហ្នឹងឯងយើងគ្រាន់តែសន្មត់ទៅតែប៉ុណ្ណឹងទេចឹងតែថាជាគ្រប់អង្គគ្រប់គ្នាហ្នឹងអញ្ចឹងទៅព្រះវង្គីស័កបានសម្រេចព្រះរហ័តទៅចឹងវង្គីស័កហ្នឹងឯកតតិកៈមានបដិភានក្នុងការ ចងគាថាសរសើរគុណព្រះអង្គសរសើរគុណព្រះអគ្គសាវកគុណព្រះអញ្ញាកោនដេញអីអីហ្នឹងហ្នឹងឯងខ្ញុំណារំលឹកនេះគ្រាន់តែចង់បញ្ជាក់ថាអ្នកដែលត្រូវថែរក្សាពុទ្ធសាសនាបត្រៃបីដកហ្នឹងគឺអ្នកប៊ូហ្នឹងលោកត្រួតត្រងនៅចតុបរិសិទ្ធសិលហើយលោកសិក្សាក្នុងការថែរក្សាហ្នឹងត្រួតត្រងក្នុងបហប្រតិ វិន័យ3ដកដោយសិលទៅ ព្រះសតន3ដកដោយ សមាធិទៅព្រះអភិធម្ម3ដកដោយ បញ្ញាទៅលោកត្រួតត្រងពុទ្ធសាសនាក្នុង បហប្រតិដែល ជាបដិបត្តិបុជាហ្នឹងគឺ ណាជាការសំរុំណាស់ឃើញហើយយើងជាករាវះអីណារវល់ហើយសែបសោយកាមគុណស្រូវមងស្មោកក្រោកអីចឹងទៅនឹងឯងដូច្នេះមិនសំដូចដែលប្រសង់ ដែលវាចាកនៅ កាមគុណកាមកិលេសរបស់លោកីនឹងហើយបានអប់រំផ្លូវកាយវិចាមានបាតបាតិមោកខេចសង្វរោអញ្ចឹងទៅហើយក្នុងការអប់រំ បហប្រតិផ្លូវចិត្តទៅទៀតហ្នឹងណាពុទ្ធសាសនា យើង មានបត្រៃ3ដកហ្នឹងយើងកុំគិតថាគ្រាន់តែតម្លៃ 4-500ដុល្លារអីចឹងយើងយើងក៏យកតម្លៃនឹងមកគិតថាមានសភាពដូចថាថោកជាង10000 20000អីគឺមិនមិនយកតម្លៃនឹងទេគឺថាខ្លឹមសារពុទ្ធដីកាទាំងកណ្ណាដែលព្រះអង្គទ្រង់បំពេញប្របារមីមកព្រះអង្គលះបង់សពគ្រប់សម្បត្តិស្ដេចចក្រ សម្បត្តិទេវលោក ព្រំបលោកក៏ព្រះអង្គបង្អោនចិត្តជាយត់មកជាមនុស្សបីបាន សាងពុភ្នោះវ័យវ័យក៏ព្រះអង្គលះបត់ភេរយាអីអីដូចទៅនឹងអឺក្រែងថាអឺ ដឹងថាគេយកទៅបរិភោគហើយឲ្យទៅរួមក្នុងបាណាដោយបាតអីទេហោអញ្ចឹងណាក៏ប៉ុន្តែប្រហាប់រតីរបស់ព្រះអង្គដែលបរិច្ចាគដែលលះបង់នេះ គឺដឹងតែពីរឿង បរិច្ចាគតែប៉ុណ្ណឹងទេចឹងនឹងឯងមិនបានរួមទៅ ក្នុងបាណាដោយបាតទេក៏ណានឹងឯងគឺដោយក្នុងបញ្ចៈ ណាបញ្ចមហាបរិច្ចាគហ្នឹងគឺមានបរិច្ចាគដោយទ្រព្យសម្បត្តិបរិច្ចាគបុត្របរិច្ចាគភរិយា បរិច្ចាគអវយវៈហើយនឹងបរិច្ចាគជីវិតណាសំបីតែជីវិតព្រះអង្គក៏បរិច្ចាគទាំងក៏ណាឲ្យទៅជាទានក្នុងការដែលអន្តព្រាមអីអីដែលមកសូមសាច់សូមឈាម អីអីព្រះអង្គបរិច្ចាគទៅ ក្នុងការដែលព្រះអង្គបូជាពធัวក៏ព្រះអង្គបរិច្ចាគលះបង់ជីវិតព្រះអង្គលោតទម្លាក់ខ្លួននៅនឹងមុខមុខខ្លា ដែលមានកូនហើយទៅរកចំណីអីមិនបានអីអីហ្នឹងមានវត្តរឿងរ៉ាវច្រើនណាស់រាប់មិនអស់ទេព្រះអង្គត្រូវលះបង់ជីវិតរបស់ព្រះអង្គជួយមេត្តាកាលដែលព្រះអង្គកើតជាពាណូណាព្រមឲ្យគេបាញ់ព្រះអង្គដើម្បីទុកជីវិតមេត្តាព្រះអង្គលះបង់ជីវិតព្រះអង្គឲ្យយៈបរិភោគដើម្បីដូរយកប្របីតា ព្រះអង្គអាសាច់ព្រះអង្គឲ្យយៈបរិភោគដែរដូរយកមេត្តាព្រះអង្គពុះទ្រូងកណាយកបេះដូងធ្វើជាឆ្នាំព្យាបាលពោះដែលខំមេតាអីអីទាំងអស់ហ្នឹងក្នុងណាបញ្ញកម្មដែលនាំឲ្យព្រះអង្គមានពលឺឆាប់ពន្ធរាំងសីអីអីទាំងអស់ហ្នឹង ហើយជាពិសេស គឺ ថាឧបនិស្ស័យញ៉ាំងសัพពយុទ្ធញាណឲ្យកើតឡើង បាន ជាពុទ្ធស្រោចស្រង់សត្វលោកនឹងគណាណាណាអត់ទៅនឹងទាំងអស់នឹងគឺតេតួងចូល ទៅ ក្នុងមហាបរិជាដែលសម្រាប់ ព្រះបរមពុរិស័ទព្រះអង្គមិនមែនបរិច្ចាគតែបុត្រភរិយាអីទេទាំងជីវិតរបស់ព្រះអង្គហើយចឹងបានជារៀបរាប់ទៅក្នុងចរិយា3ហ្នឹងវាតកតួងនឹងពុទ្ធថថចរិយាញាតតថចរិយា និង លោកកថចរិយា ការប្រព្រឹត្តរបស់ព្រះអង្គដើម្បីបាន ជាពុទ្ធដើម្បី ជាប្រយោជន៍ដល់ញាតិទោញាតិនឹងតេតងនឹងការ ជួយបំពេញបារមីរបស់ព្រះអង្គអញ្ចឹងហ្នឹងឯងរហូតមកអញ្ចឹងទៅ គឺព្រះអង្គមាន ការ ប្រកាសសម្ដែងវេសន្តរៈជាដកសម្ដែងក្នុងគម្ពីរពុទ្ធវង្សអីអីទាំងអស់ហ្នឹងប្រុសពួកវិញ្ញាត នៅឯកបិលភ័ណ្ឌព្រោះណាហើយជា ពុទ្ធនិយមទៀតទំនៀមព្រះសម្មាសម្ពុទ្ធគ្រប់គ្រប់ព្រះអង្គទាំងអស់នឹងឯងហើយបងប្អូនកូនចៅកុំគិតក្រំតែថាការបរិច្ចាគរបស់ព្រះអង្គនឹងវាដូចជាថាដើម្បីតែប្រយោជន៍ព្រះអង្គបានជាពុទ្ធអត់មានគិតគូអ្នករតីអីអានឹងគឺកំណត់ខ្លីហើយយល់ខុសហើយនឹងឯងព្រោះព្រះអង្គដែល បានជាពុទ្ធនឹងព្រះអង្គត្រូវស្រោចស្រង់សัตว์លោករួមទាំងញាតិ ដែលធ្លាប់រួមក្នុងការបំពេញបារមីនេះនឹងឯងឲ្យបានរួចផុតចាកទុកដល់នៅអមតៈនឹងទាំងមនុស្សទាំងទេវតាដូច្នេះគឺក្នុងការដែលព្រះអង្គទ្រង់បានបំពេញនៅ បារមីទាំងអស់ហ្នឹងដែលខ្ញុំណារៀបរាប់មកដល់កន្លែងហ្នឹងក៏តាកតួងទៅនឹងការដែលព្រះបរមពោធិសត្វបរិច្ចាគហ្នឹងត្រង់ដែលថា តាជូរជក់ហ្នឹងយកទៅធ្វើអីធ្វើអីអាហ្នឹងវាជារឿងរបស់គាត់ទៅណានឹងឯងត្រង់ប្រហັບតីព្រះអង្គគឺបរិច្ចាគនឹងឯងហើយត្រង់ដែលថាយៈនឹងយកទៅធ្វើអីធ្វើអីអានឹងរឿងរបស់យៈប្រហប្រតិរបស់ព្រះអង្គគឺត្រឹមតែបរិច្ចាគតែប៉ុណ្្នឹងទេអានឹងចឹងទាំងអស់ហ្នឹងហើយចឹងបានថាមិនងាយបាន ត្រាស់ជា ព្រះសម្មាសម្ពុទ្ធទេ ព្រោះរឿងយើងវាជំពាក់តេតិនអញ្ចឹងទៅវាមិនអាចនឹងបំពេញអភិនិហា បារមីអីទៅបានតេតួងនឹងការសន្សំអប់រំរាប់ជាតិជាអណែកមកទៅអាចបានជានិយតៈពោធិសត្វហើយអាចបំពេញនៅមហាបរិច្ចាគនឹងអញ្ចឹងទៅបាន ហើយព្រះអង្គក៏បាន ជាពុទ្ធហើយព្រះអង្គជួយពញាតទាំងអស់នឹងជួយសត្វលោកនឹងឯងទាំងក្រៃលែងណាស់ដែលមិនអាចកត់នារៀបរាប់ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធបានទេម្បាលព្រះសារីបុត្រដែលមានបញ្ញាក្រៃលែងណាស់ដែលយើងសិក្សាបញ្ញាព្រះសារីបុត្រនឹងតែក៏ប៉ុន្តែក៏មិនអាចនឹងរៀបរាប់គុណរបស់ ព្រះសម្មាសម្ពុទ្ធបានដែរ ហ្នឹងឯងហើយក្នុងការដែលបំពេញអភិនិហាបារមីទាំងអហ្នឹងបានសម្រេចមកជាបត្រៃបីដកហ្នឹងហ្នឹងឯងតែសំបីតែមាន តែមួយចប់មិនចាំបាច់ដល់ថា ច្រើនចប់គ្រប់កត់ក៏ដោយក៏ ប្រសង់ក្នុងវត្តហ្នឹងគង់នៅរួមថែរក្សាឲ្យបានគង់វង្សជាបត្រៃបីដកក្នុងបណ្ណាល័យក្នុងបឋមចេតដីនឹងហើយសិក្សារៀនសូត្រត្រួតត្រងចាំទុកក្នុងបហប្រតិសន្តានទៀតនឹងកិច្ចការងារសំខាន់ដែលប្រសង់គង់នៅក្នុងពភ្នោះដើម្បីថែរក្សាប្រសាសនានឹងហើយបហប្រតិក៏ជាសពដោយសារបានសិក្សានៅពុទ្ធដីកានឹង គឺមានសតិសម្បជញ្ញៈចម្រើនឡើងនឹងឯងចឹងពីព្រោះរឿងសត្វលោកមនុស្សយើងហ្នឹងណាដែលមានសេចក្តីទុកតាមផ្លូវចិត្តកើតឡើង គឺមិនអាចយកទ្រព្យសម្បត្តិមាសប្រាក់លុយកាក់គង់នៅ ក្នុងពភ្នោះហើយក៏ដោយត្រង់តែថាចៃវរហ្នឹងសម្ពុទ្ធ លឿងហ្នឹងទងជ័យព្រះរហ័តនឹងស្លៀកដណ្ដប់ប៉ុណ្ណឹងហើយនឹងថាទៅដោះស្រាយសេចក្តីទុក្ខផ្លូវចិត្តបានក៏ទេដែរចឹងគឺព្រះពុទ្ធអង្គទ្រង់ប្រទានអវាទសម្រាប់បព្វជិតប្រតិបត្តិទៅឲ្យមានសតិសម្បជញ្ញៈណសិលណសមថៈណវិបស្សនាទៅហើយបាសកបាសិកានឹងថាសម្លៀកបំពាក់សហ្នឹង ហើយថាទៅដោះស្រាយសេចក្តីទុកផ្លូវចិត្តនឹងបានក៏ទេនឹងឯងគឺតលតែមានសតិសម្បជញ្ញៈនឹងទប់ទល់ជាមួយគ្នានឹងកិលេសក្នុងចិត្តនឹងឯងចឹងពីព្រោះសេចក្តីទុកនឹងវាកើតមកអំពីកិលេសក្នុងចិត្តសន្តានហើយការសិក្សានៅ ក្នុងព្រះសាសនាហ្នឹងគឺ បាននាំឲ្យចម្រើនសតិសម្បជញ្ញៈនឹងឯងចឹងវានៅត្រង់ដែលថា តើយើងប្រព្រឹត្តទៅដើម្បីរែកពុនលីសែងឬក៏ត្រូវតែដាក់ចោលអានឹងឯងមានតែក្តីຕົកផ្លូវចិត្តនឹងតិចឬច្រើនវានៅត្រង់នឹងឯងដាក់ចោលបានច្រើនទៅអានឹងក៏វាមិនសូវធ្ងន់ដែរនឹងឯងស្រាលច្រើនចឹងទៅហើយតែបើមិនព្រមចោលទេស្អីប្រមូលຕົកស្អីប្រមូលដាក់នឹងឯងសំបីតែ មាត់កអ្នករតីអីនឹងយ៉ាងណាក៏មិនអាច កំណត់បានថាក្រន់តែជាខ្យល់មាត់ក្រន់តែជាពិភពលោកនៃវាយោធាតនឹងឯងមិនអាចកំណត់បតវ័យអបោទេជោវិតាតែបានចិញ្ចឹមបីបាច់មើលថែមកទាំងរួមជាមួយគ្នានឹង បនដែលឲ្យមានវិបាកប្រេសន្ធិមានអលោភៈអតោសៈហើយមានអមោហៈជាបញ្ញាមកទៀតអស្ចារ្យណាស់ជាដើមទុនដែលយើង មកប្រកបទីក្តីជាយាម ក្នុងអវាទរបស់ព្រះអង្គនេះឲ្យបាន សម្រេចទៅជាបញ្ញាភាវនីវាតេតួង ទៅនឹងសច្ចតកបញ្ញានឹងអញ្ចឹងគឺយើងមិនបណ្ដែតបណ្ដោយដើមទុនរបស់ ណិតហ្នឹងការគិតហ្នឹងមានហើយយើងគិតឲ្យកើតទុកធ្វើអីហ្នឹងគឺជាការដែលយើងត្រូវជួយខ្លួនឯងឲ្យមែនតេណាទាំងដោយសតិសម្បជញ្ញៈនឹងឯងហើយនេះឯងជាកិច្ចការងារសំខាន់ក្នុងប្រសាសនាតាមពិតរឿងយើងចិត្តតែឲ្យសេចក្តីសំខាន់ ក្នុងមុខរបររੋទទួលទានមានបានលុយកាក់ មាសប្រាក់លៀបយោអីរាប់អានគ្នាកក្រឹកកក្រែងអីហ្នឹងតាមដែលយើងនិយមតាមតាមគ្នាចឹងទេតែក្នុងព្រះសាសនានេះព្រះអង្គនៃពធัวមកត្រូវចូលមកដល់កន្លែងសំណួរហ្នឹងខ្ញុំមិនដាចង់បញ្ជាក់ថារឿងដែលសត្វលោកហ្នឹងចេះតែឲ្យសេចក្តីសំខាន់ទៅត្រេកអរជាមួយគ្នានឹងសម្បត្តិក្នុងโลกហ្នឹងគឺមកពីអត់បានកំណត់ ដែលនាំឲ្យកើតទុកនឹងវានៅត្រង់ឆន្ទរាគៈនឹងហើយតើដែលត្រេកអររីករាយជាមួយនឹងរបស់ក្នុងលោកនឹងអញ្ចឹងទោះ ធ្ងរទៅមេ មួយត្រេកអហើយចុះបើអ្វី ដែលយើងអត់ត្រូវការនឹងឯងវាដូចជាថា សម្រាមអីអីចឹងទៅបោះស្មោកគ្រោកអីផ្សេងផ្សេងនឹងឯងសាកសព បើគេយកមកចោលដីយើងស្អុយអីចឹងទៅយើងមាន ត្រេកអរឯណាព្រោះយើងវាអត់ត្រូវការសម្រាមជាការជាត្រេកអរនឹងសពុតរុំតំបៅហ្នឹងមើលសពុតរុំតំបៅខ្ញុំហ្នឹងមើលស្អាតណាល្អណាណាថ្លៃណាអីចឹងអាហ្នឹងយើង ជាអ្នកជាបាលតំបៅយើង យើងរុំហ្នឹងគឺដើម្បីការពារកុំឲ្យធូលីឬក៏ស្អីវាខ្ទាតវាប៉ះឬក៏វាត្រូវខ្យល់ត្រូវក្តៅត្រូវអីចឹងរុំហ្នឹងដាក់ឆ្នាំ ទៅរុំទៅដើម្បីឲ្យវាជាតំបៅមិនមែនយើងចង់ទៅពង្អួតសម្ពុតរុំតំបៅឬក៏ឆ្នាំ លាបតំបៅពួកក្រហមក្រហមអីអីហ្នឹងមិនទេ អាហ្នឹងរឿងដែលយើង ដឹងពីរឿងតំបៅហ្នឹងយើងនិយាយស្ដាប់គ្នា បានកន្លែងហ្នឹងបញ្ញខណ្ឌហ្នឹងដូចគ្នាអញ្ចឹងដូចគ្នាអញ្ចឹងចឹងគឺថាមកអត្តភាពហ្នឹងគឺតំបៅហ្មងកុំចាំបាច់យើងមកអួតរឿងដែលថាពួរសម្បល់អីអាហ្នឹងដូចឆ្នាំលៀបតំបៅអញ្ចឹងទៅទេសម្លៀកបំពាក់អីហ្នឹងដូចសម្ពុតរុំតំបៅអញ្ចឹងទៅទេ នឹងឯងដល់វិចិត្រទៅមានប្រកម្មដ្ឋានពិចារណាអញ្ចឹងទៀតអង្ហានបិណ្ឌបាតអីអីនេះដូចឆ្នាំបិទតម្បៅព្រះអង្គសម្ដែងជីខាឆាបរមារោគាសង្ខារាបរមាទុក្ខាសិតទៅជារោគដ៏ក្រៃលែងជាទុក្ខដ៏ក្រៃលែងដូច្នេះការប្រើប្រាស់បច្ច័យ4ហ្នឹងមិនមកត្រេកអរនឹងបច្ច័យ4ហ្នឹងបង្អួត បង្អរគ្នាទិដ្ឋិមេនះដាក់គ្នារឿងអីទេ គឺដើម្បីជារោគតែប៉ុណ្ណឹងទេតា វាដូចជាយើងបានឆ្នាំបានគ្រូពេទ្យអីចឹងយើងថាអហើយនឹងបានឆ្នាំអហើយនឹងគ្រូពេទ្យប្រកែប៉ុន្តែអហ្នឹងយើងពិនិត្យមើលដល់គឺអត្រង់ឲ្យថាប្រកែទៅវាបានជារោគទេតើនឹងឯងមិនយើងថាអូយអត់ចង់ជាទុកឲ្យឈឺអញ្ចឹងហើយដើម្បីខ្ញុំបានមកដេកពេទ្យទុកឲ្យឈឺអញ្ចឹងហើយដើម្បីខ្ញុំបានឆ្នាំអីអីវាមិនដែលអញ្ចឹងទេណា យើងត្រូវការឲ្យតែជាតែប៉ុណ្្នឹងទេពីព្រោះរឿងឈឺវាលំបាក នឹងឯងចឹងហើយឆ្នាំទៅអស់តម្លៃឆ្នាំ តម្លៃជា បាលអីអីទៅវារឿងទុកវារឿងលំបាកអត់ពេលវេលាធ្វើការអីអីយើងរត់តែឲ្យឆាប់ជា តែប៉ុណ្្នឹងទេអាហ្នឹងដែលវាឈឺហើយហ្នឹងអាហ្នឹងឯងរត់ទៅរោគដល់ការជារោគទេតើហ្នឹងឯងហើយសាវករបស់ព្រះសម្មាសម្ពុទ្ធនេះតណ្ហកយៈរតោហោតិ សម្មាសម្ពុទ្ធសាវកោសាវករបស់ព្រះសម្មាសម្ពុទ្ធត្រេកអរមែនប៉ុន្តែត្រេកអរនឹងការអស់ទៅនៃតណ្ហាត្រេកអរនឹងការជារោគគឺព្រះនិព្វានអស់បញ្ញខណ្ឌនឹងទៅ គឺព្រះនិព្វាន ព្រះនិព្វាន ជាវិវត្តដាក់នឹងឯងដែលអស់ខណ្ឌអស់វត្តដាក់នឹងដូច្នេះនៅ ក្នុងសេចក្តីនេះយើងមកកំណត់ដឹងបញ្ញខណ្ឌនឹងឯងមិនទៀងជាទុកជារោគនឹងមើលមើល នឹងឯងចឹងដែលធ្វើឲ្យពុទ្ធបរិស័ទយើង ប្រើប្រាស់បច្ច័យ4ហ្នឹងយើង ដឹងហើយតែត្រឹមតែបច្ច័យ4វាមិនអាចជារោគបញ្ញខណ្ឌនេះបានទេពីព្រោះអីពីព្រោះរោគបញ្ញខណ្ឌនេះ វាជារោគវត្តសង្សារវាមានតណ្ហា ជាសមុទ្ឋានសមុទ្ឋានរបស់រោគឧទាហរណ៍ថាយើងក្តៅខ្លួនចឹងទៅហើយយើងលេបថ្នាំតិចអីបានតែផ្លេតឈឺឡើងវិញទៀត នឹងឯងដល់ទៅគ្រូពេទ្យពិនិត្យគាត់ពិនិត្យអាសមុទ្រឋានណមើលឈាមមើលអីអីទៅព្រោះអាក្តៅខ្លួនហ្នឹងវា ក្តៅមកពីអីគេហ្នឹងក្រុនហ្នឹងមកពីអីណាវារលាកតម្រងនោមវារលាកពវៀនអីអីចឹងទៅ ទៅ ជាក្រុនពវៀនឬក៏ស្អីស្អីទៅវាមានសមុទ្រ ថាសត្វលោកនឹងដែលវាចិត្តតែមានអត្តភាពឲ្យត្រូវការបច្ច័យ4មានទុកមានលំបាកសពគ្រប់នឹងគឺមកពីតណ្ហាតណ្ហា នឹងឯងដែលនាំឲ្យកើតកម្មអញ្ចឹងព្រះអង្គទ្រង់ប្រទានរូបមន្តមកឲ្យយើងផ្សំថ្នាំ គឺសិលសមាធិបញ្ញាអរិយមគ្គប្រកបដោយអង្គ3ប្រការអញ្ចឹងបានជាបព្វជិត្ត គឺប្រើប្រាស់បច្ច័យ4ដើម្បីអនុគ្រោះដល់ព្រះមច្ចរិយធម៌នឹងឯងតលតែមានអរិយមេ អង្គ8ទើបកំចាត់បងសមុទ្ឋាន របស់រោគនឹងបាបរោគនឹងវាជាទៅនឹងឯងបើត្រឹមតែបច្ច័យ4ត្រេកអរទៅនឹងបច្ច័យ4អញ្ចឹងគឺវាអត់ជាទេឯងឯងទេយើងគិត ដោយអត្តភាពជាមនុស្សនឹងឲ្យលោភៈទុសៈមោហៈនឹងឯងចាប់យកទៅប្រើប្រាស់ដៃជើងពាក្យសម្ដី ចិត្តគំនិតដែរឬទេ ឬក៏យើងទុកជាដើមទុនដើម្បីធ្វើនៅ កិច្ចការងារបំរើ ប្រសាសនានេះដែលយើង បានឃើញក៏ជាទេសនានុត្តរិយៈបានឮក៏ជាសវនានុត្តរិយៈបាននៅអរិយទ្រព្យមានសទ្ធាជាដើមក៏ជាលាភានុត្តរិយៈសិក្សាប្រតិបត្តិ ទិញគេដូរទៅវាមានតម្លៃថ្លឹងទៅលោទៅនឹងឯងសាច់ជ្រូកសាច់គោសាច់មាន់សាច់ទាក្តាមបកងអីហ្នឹងតែមនុស្សយើង វាមានតម្លៃអីដោយសារសាច់ឈាមហ្នឹងគេកប់គេដុតអញ្ចឹងទៅទេគេពើមអីអីអញ្ចឹងគេមិនលក់ដូរមិនបរិភោគអីទេអាហ្នឹងយើងនិយាយទូទៅមិននិយាយពីរឿងនេះដែលខ្លះគេបរិភោគសាច់មនុស្សសាច់អីអញ្ចឹងអាហ្នឹងវាជារឿង ដោយឡែកចឹងទៅប៉ុន្តែថាយើងសពថ្ងៃនៅ ផ្សារមានណាគេថ្លឹងសាច់មនុស្សលក់អីហ្នឹងឯងវាអត់មានតម្លៃអីនៅក្នុង ទីផ្សារទេប៉ុន្តែមនុស្សយើងវាមានតម្លៃដោយសារគុណធម៌ណែដោយឡែកអំពីមន្តាជ្រូកោកបីហ្នឹងដែលมันអាចកាត់ថ្លៃបានអញ្ចឹងបានជាយើងត្រូវអប់រំគុណធម៌ហើយគុណធម៌នេះវាមិនមែនចេះមានឯងឯងដូចយើងចាស់យើងឈឺយើងស្លាប់អីមិនចាំបាច់ទៅស្វែងរកឯណាលោភៈទុសៈ តិស្វាកម្មកិលិដ្ឋមត្តណោអញ្ចឹងទៅវាឃើញនៅអំពើសៅមងរបស់ខ្លួន ទៅវាក្តៅរហល់កាហាយទៅទាំងដែលមិនស្លាប់ ទាំងដែលមិនតន់ស្លាប់ផងហ្នឹងនឹងឯងរួចទៅពេលចាក់សោចតិអញ្ចឹងទៅវាសោផ្សៅនៅពេលដែលចាកលោកនឹងទៅទៀតអានឹងវាជាសច្ចធម៌នៃជីវិតដែលប្រព្រឹត្តទៅតាមពូជនឹងយើងដាំពូជអីវាបានពូជនឹងយ៉ាងណាក្នុងមនុស្សយើង វាមានកម្មជាពូជជាបច្ច័យ ហើយដល់ទៅព្រះអង្គប្រកាសដូចជាធម្មិកអបាសកអីទៅគឺថាមោតតិអញ្ចឹងទៅហ្នឹងឯងអ៊ីធៈមោតតិពេចៈមោតតិកតៈបញ្ញោឧបយត្តមោតតេសោមោតតេបាសកបុណ្យរបស់គាត់នឹងវាលើសលប់ជាងទេវលោក6ជាន់នឹងទៅទៀតអញ្ចឹងទៅថាគាត់បង្អោនចិត្តទៅឋានតោះសិតក៏បដិសន្ធិទៅនឹងឯងបិទ ភ្នែកអស់ជីវិតទៅដេកសន្ធិនៅនឹងរាជរដ្ឋឋានតោះសិតហើយស្រេចដោយបាតទុដ្ឋគមនីអភ័យអីតំណាក់តំណងដូចគ្នាដែលព្រះអង្គកសាងសវណ្ណមេលិកៈចេតិយលោកហប្រសាទថ្វាយបង្គំពពោតិព្រឹករាល់ថ្ងៃ ទំនុកបំរុងព្រះវិខសង្ឃនៅមហាមេកវ័នមហាវិហារអីអីទាំងអស់ហ្នឹងចឹងមហាប្រតិរបស់បាទទុដ្ឋគមនីអភ័យហ្នឹងគឺក្រៃលែងណាស់ ຕົកចិត្តថាព្រះអង្គមិនបាច់សោយទេក្លៀនបណ្ណាក៏ដោយបើមិនបានថ្វាយទានដល់ភិក្ខុសង្ឃព្រះអង្គមិនសោយទៀតណាប៉ុន្តែបហបតីជ្រះថ្លាដល់ប៉ុណ្ណឹងហើយជាស្ដាច់មើលបហបតីបង្អោនមកព្រោះប្រសងនឹងក្រៃលែងណាស់អញ្ចឹងហើយឧបនិស្ស័យអគ្គសាវកស្ដាំនៃព្រះអរិយមេត្រីនឹងឯងបានក្រោយមកព្រះសទ្ធាទេសៈ សោយរាជបន្តបន្តបង្ហើយព្រះសវណ្ណមេលិកៈចេតដីនៅរហូតដល់សពថ្ងៃហ្នឹងហ្នឹងជាអគ្គសាវកឆ្វេង នៃព្រះអរិយមេត្រីហ្នឹងហ្នឹងឯងតើអញ្ចឹងនៅក្នុងការដែលយើងនឹករលឹកឃើញដល់ដល់ប៉ុនដែលបានធ្វើហើយដូចជាព្រះនាងសុំនៈទេវីកូនស្រីពៅលោក សិទ្ធិអនាតបិណ្ឌិត ណាដែលព្រះអង្គទ្រង់ត្រាស់អំពីអិធិនន្តតិបេចៈនន្តតិកតបញ្ញោឧបយដ្ឋនន្តតិណារីករាយក្នុងលោកទាំងពីរអ្នកធ្វើបន់នឹងដូមោទតិមកនន្តតិនឹងឯងទាំងក្នុងលោកនេះ ទាំងក្នុងលោកខាងមុខនឹងឯងបញ្ញមេកតន្តេនន្តតិភេយោនន្តតិសុកតੰកតោ គឺថាគេរឹងរិតតែរីករាយឡើងទៀតក្នុងដំណើរដែលទៅកម្មសុគតិភពហើយជាព្រះសកតាគាមិបុគ្គលទៅទៀតនឹងឯងទាំងរងចាំតែពេលសម្រាប់ព្រះរហັດជាតិចុងក្រោយបរិនិព្វាន នឹងតែប៉ុណ្ណឹងនឹងគឺការសន្សំបុណ្យនៅក្នុងមហាប្រតិយក្នុងចិត្តសន្តាននឹងតែដែលយើងដឹងថាបុណ្យនឹងឯងដែលជាទីពឹងអាចឲ្យបានដល់ទីបំផុតទុកហើយបើយើងអត់មានទីពឹងអញ្ចឹងតែយើងសង្ឃឹមអីគ្រាន់តែពេលចិត្តស្លាប់នឹងសេះសោះអស់ដៃអស់ជើងហើយពឹងកូនឲ្យជួយក៏មិនបានភរិយាស្វាមីមេត្តាបិតាក៏មិនបានទារោពេទ្យក៏ពេទ្យ មិនដឹងធ្វើម៉េចបាន តែដាក់សេរ៉ូបនឹងចឹងទៅហើយវាអត់មានជួយអីបានវាផ្ទះមតេងស្លោឈាមដកចកាមន់នឹងឯងមានស្អីហើយរត់ទៅពេទ្យទៅអត់មានទីពឹងអីព្រមថាឥឡូវយុសង្ខាវាបានតែប៉ុណ្ណឹងអញ្ចឹងក៏នឹករលឹកឃើញដល់ទីពឹង បនកសលដែលបានធ្វើហើយហើយម្យ៉ាងទៀតសេចក្តីស្លាប់ហ្នឹងក៏ពិចារណារឿយរឿយមកហើយវាធ្វើឲ្យយើងរៀនព្រមទៅ ក្នុងការពិតនៃជីវិតហ្នឹងចឹងទៅ ទីពឹងក៏ខំប្រឹងបំពេញមកអស់ដៃអស់ជើងប្រប៉ុណ្្នឹងហើយវាដូចថាវា វាសុកចិត្តវាសុកចិត្តទៅប្រឹងអស់ប៉ុណ្្នឹងហើយកិលេសមិនតាន់អស់មែនប៉ុន្តែថាការប្រឹងប្រែងវាប៉ុណ្្នឹងឯងហើយកិលេសហ្នឹងយើងមិនបានទទួលយកមកធ្វើឲ្យ ដៅកាហាយស្ដាយក្រោយអីទៅទេពីព្រោះយើងអត់បានធ្វើតលតែមានវិបស្សនាណា បានទទួលយកចំណេះដឹងមួយនឹងទៀតបានទៀតត្រង់ដែលថាយើង អត់មែនជាអ្នកធ្វើលោភៈទុសៈមោហៈទេហើយអកុសលកម្មទាំងអស់វាសម្រេចទៅលើលោភៈទុសៈមោហៈនឹងឯងដល់អញ្ចឹងគឺចិត្តនឹងវាស្ងប់ទៅតែហ្មងទេទាំង វាវាអត់បានមកក្តៅក្រហាយថាយើងធ្វើបាបជានេះយើងធ្វើបាបជានោះកន្លងមកហើយនឹងអីអីអញ្ចឹងគឺវាអត់ក្តៅក្រហាយពីព្រោះរឿងនេះវាជាទោសរបស់វត្តដាក់យើងមានតែមកសបាយត្រង់ដែលថាយើងបាន ដឹងធัวរបស់ព្រះអង្គយើងប្រឹងប្រែងដោយថាមានពងមាន ទូកមានក្បូនអីហ្នឹងដើម្បីហែលទៅរកកោះត្រើយ យើងមានតែរីករាយក្នុងដំណើរដែលយើងរកកោះរត់ត្រើយរឿងសមុទ្រយើងអត់មានដៅកាហាយព្រោះយើងអត់បានធ្វើសមុទ្រហើយយើងលិចសំពៅយើងក៏អត់ដៅកាហាយតែយើងជាអ្នកធ្វើខ្យល់ព្យុះវាអត់មាន ទោសអីនៅលើយើងទាំងអស់ប៉ុន្តែ យើងវាបានតោងទូកតោងក្បូនតោងពងអីទៅរកកោះរត់ត្រើយបាននេះនឹងឯងទេវតាជួយនាំទៅដូចជាព្រះមហាជនុអីចឹងទៅ អាហ្នឹងរឿងរឿងកិលេសវត្តដាក់ដែលនាំឲ្យកើតកម្មហ្នឹងគឺត្រូវឃើញដោយបញ្ញា ហើយដកសកាយៈទិដ្ឋិមិនប្រកម្មថាអ្វីអ្វីទាំងអស់ហ្នឹងគឺយើងជាអ្នកធ្វើទេតលតែមានវិបស្សនាអញ្ចឹងបានបច្ចយៈបរិកហញាណគឺបញ្ញាដល់ទៅថ្នាក់ដឹកនាមរូបរួមទៅដោយបច្ច័យជាចូលៈសោតាបានហ្នឹងណា ធានាថាអត់មានទៅអបាយភូមិទេពីព្រោះវាអត់មានសេចក្តីក្តៅកាហាយនៅក្នុងរឿងដែលថាបាបយើងធ្វើហើយវាក្តៅកាហាយនោះវាវាអត់មានអាសេចក្តីក្តៅកាហាយចិត្តនៅពេលចិត្តស្លាប់នឹងទេ ពីព្រោះបានញៀនដឹងថាអ្វីអ្វីវាមានហេតុហើយអត់ប្រកាន់ហេតុនឹងជាខ្លួនយើងទេរាគៈទោសៈមោហៈមាននរណាទៅធ្វើឲ្យខ្លួនឯងវាជារោគប្រចាំវត្តដាក់សត្វលោកទាំងអស់ហ្នឹងគឺអ្នករងគ្រោះតែប៉ុណ្ណឹងទេ ហើយតើតែមានវិបស្សនាបានដឹងអ្នករងគ្រោះទាំងអស់គ្នាប៉ុន្តែអត់មានបញ្ញាអត់ដឹងសម្គាល់ថាកិលេសរបស់ខ្លួនឯងហើយខ្លួនឯងអ្នកធ្វើបាបកម្មហ្នឹងអញ្ចឹងវាត្រូវមានរឿងក្តៅក្រហាយឆ្លាប់សន្លប់អីមនុស្ស ធ្លាប់សម្លាប់ជ្រូកធ្លាប់សម្លាប់គោឬក៏ធ្លាប់ប្រព្រឹត្តຕົកទោសអីយ៉ាងម៉េចយ៉ាងម៉េចហ្នឹងវាធ្វើឲ្យក្តៅក្រហាយហ្នឹងនឹងឯងទាំងដល់តែមានវិបស្សនាអត់អត់មានសេចក្តីក្តៅក្រហាយដែលនាំទៅកាន់អបាយភូមិនឹងទេប៉ុន្តែបើប្រព្រឹត្តអនន្តរិយកម្មហើយវិបស្សនាអត់កើតទេចឹងគឺណាវារារាំងដោយអនន្តរិយកម្មហ្នឹងវាអញ្ចឹងដូច្នេះពុទ្ធបរិស័ទយើង ដែលមិនមានអន្ត វាអត់មានរឿងត្រូវទៅខឹងទៅស្អប់គំនុំគុំគួនអ្នករតីទេរឿងនេះរឿងបាបក្នុងចិត្តរឿងកិលេសអញស្គាល់មុខឯងហើយមិនបាច់មកបោកអញទេ គឺ ថាទោសៈហ្នឹងវាបោកឲ្យយើងស្អប់គេណាដែលយើង ដឹងវាទៅយើងអត់ស្អប់នរណាវាអត់មាននរណាសម្រាប់ឲ្យយើងស្អប់អីទេនឹងឯងគឺមកតែពីកិលេសដែលវាកើតឡើងប៉ុណ្ណឹងអានឹងឯងដែលហៅថាផ្ចាញ់ផ្ចាលកិលេសក្នុងចិត្តរបស់យើង គឺយើងយល់ច្បាស់តាមធម៌របស់ព្រះអង្គអញ្ចឹងហើយយើងដឹងថាការដែលយើងត្រូវនៅជាមួយបត្រៃ3ដកនៅជាមួយកល្យាណមិត្តនៅជាមួយកិច្ចការងារដើម្បី រក្សាចិត្តរបស់យើង ដូចជាទឹក ទឹករក្សាបេះដូងអញ្ចឹងណាទៀតហ្នឹងហើយឬក៏ដូចជា ទឹកដែលរក្សាដើមឈើអញ្ចឹងណាឬវាចាក់ជ្រៅទៅវាបឺតយក ធាតុទឹកពីក្នុងដីអីអីមកបានវាអាចរស់ចិញ្ចឹមស្លឹកផ្លែផ្កាអីនឹងបានដោយស្វាយដោយអីហ្នឹងហើយតែកាលណាស្ងួតអស់ធាតុទឹកចឹងទៅវាមិនអាចរស់បានទេកម្លាំងចិត្តគឺថាសំខាន់ណាស់កម្លាំងចិត្តទឹកចិត្តនេះចឹងនឹងឯងចឹងសម្រាប់ឲ្យកិច្ចការងារយើង ក្នុងសាសនានឹងឯងរស់បានហើយយើង វិន័យអីបាត់បង់អីខាងក្រៅខាងក្រៅមិនមិនជាអន្តរាយអីធំដុំទេណាតែយើងបាក់ទឹកចិត្តនៅក្នុងកិច្ចការងារដែលយើងជួបជុំបត្រៃបៃដកយើងមានទឹកចិត្តសបាយនឹងស្ដាប់នឹងរៀននេះគឺមានតម្លៃណាសំខាន់ណាស់ណាត្រូវចេះរក្សាណា មិនធ្វេសប្រហែសបានទេណាកុំឲ្យយល់រឿងបន្តិចបន្តួចពីនេះពីនោះដោយសារកិលេសយើងវាបោកហ្នឹងធ្វើឲ្យយើងដូចជាថាមិនបាច់រៀនធัวក៏បានមិនបាច់មានកល្យាណមិត្តក៏បានអីអីចឹងអត់មានអ្នកណាគេមកវិន័យជំនួសយើងទេគឺគឺរឿងខ្លួនយើងហ្នឹងវិន័យធំណាវិន័យសិលវិន័យសមាធិវិន័យទឹកចិត្តដែលនឹងឲ្យមានទឹកចិត្តថា ធ្វើកិច្ចការងារជាបនជាកសលនេះបាននេះមិនងាយទេណាមានតម្លៃសម្រាប់ជីវិតរបស់យើងគឺថាស្មើនឹងអាយុជីវិតហ្នឹងឯងចឹងយើង គិតយ៉ាងម៉េចគិតថាយើងរស់នៅដែលអត់មានកិច្ចការងារដែលប្រព្រឹត្តទៅជាគុណតម្លៃនឹង ទៅយើងឲ្យតម្លៃជីវិតគ្រាន់តែរស់រស់រស់ទៅដល់ថ្ងៃស្លាប់យ៉ាងម៉េចបានទៅ ដែលយើងកើតមកជាមនុស្សបើថាវាមិនមែនមនុស្សនៅក្នុងនរកប្រែតេឆានអសូរកាយយើងមិនដឹងនិយាយគ្នាថាម៉េចប៉ុន្តែនេះដែលយើងមានជីវិតនៅក្នុងកំណើតជាមនុស្សនេះអ្វីដែលជាទឹកដមនៃជីវិតប្រឹកទៅដើម្បីរស់នៅក្នុងកិច្ចការងារដ៏មានតម្លៃ ដែលយើងយល់ដឹងថាកិច្ចការងារដែលប្រព្រឹត្តទៅ គឺសេចក្តីជាយាមវាមានកុសលឆន្ទៈកតកម្មយតាឆន្ទៈពេញចិត្តក្នុងកិច្ចការងារជាកុសលនឹងកុំឲ្យមានការវិន័យធ្លាក់ចុះអំពីកិច្ចការងារនឹងទាំងជីវិតដែលយើងត្រូវប្រឹងប្រែងជាយាមឲ្យទៅដល់ទីបំផុត ជោគជ័យនៃជីវិតរបស់យើងនឹងឯងដែលសម្រេចថាយើងសបាយបតីសបាយចិត្តក្នុងការបម្រើប្រសាសនានឹងអានឹងគឺឲ្យបងប្អូនកូនចៅមកពិនិត្យត្រង់ដែលថា កិច្ចការងារដែលយើងធ្វើនឹងមិនមែនចាំបាច់បរលោកអីយើងទៅទទួលផលអីយ៉ាងម៉េចយ៉ាងម៉េចទេ គឺសំដៅត្រង់ដែលថាជាមួយនឹងការងារដែលដែលយើងរីករាយទៅដែលហៅថាអនវច្ចសុខហ្នឹងវាប្រកបដោយសេចក្តីសុខហ្នឹងណាការងារប្រសិជ្ជៈទោសអីវាមានសេចក្តីសុខក្នុងជីវិតហ្នឹងយើងមើលមើលមានកម្លាំងចិត្តជាមួយធម្មញាធម្មមិត្តបងប្អូនអីឯណាណាអីចឹងទៅមិនដែលបាន ជួបគ្នាផ្ទាល់អីអីក៏ប៉ុន្តែគាត់ថាអាចស្គាល់គ្នាតាមរយៈសម្ភារៈដែលប្រើប្រាស់ទំនាក់ទំនងទូរស័ព្ទទូរសាអីហ្នឹង